មួយរយៈចុងក្រោយនេះអ្នកដែលមានវិបត្តិហើយដែលអាត្មាចេះតែទទួលបានការត្អូញត្អែពីគាត់ណាកណាមិនមែនពីអ្នកក្រគឺសត្វតអ្នកមានធនធានច្រើនកណាហើយអ្វីដែលបរាជ័យបំផុតហ្នឹងគឺកូនចៅនឹងមក មិនថាអ្នកផ្សេងផ្សេងនេះសិតតែបរាជ័យប៉ុន្តែខណ្ឌថាអ្នកតែថ្មទទួលបានហ្នឹងហើយដល់ដល់កើតជាបញ្ហាគឺ ជាបញ្ហាលំបាកដោះជាងអ្នកអ្នកក្រឆ្ងាយតាមតើនេះកូនព្រោះព្រោះកូនដល់ពេលវាលែងឲ្យតម្លៃឪពុកម្ដាយហើយហើយ វាឃើញតែរបស់ឧទាហរណ៍ថាបើម៉ែឲ្យលុយច្រើនចឹងទៅ វាសប្បាយចិត្តមួយផ្លេតចឹងទៅហើយគាត់ម៉ែទុកខ្លះដើម្បីតែខ្លួនឯងក៏អត់សប្បាយចិត្តដែរកូនខ្លះដដើមគេអកបាញ់គ្នាក៏មានដែរគណាអញ្ចឹងបានអាត្មានឹកឃើញទៅដល់អរិយបុគ្គលរបៀបដែលអរិយបុគ្គលចិញ្ចឹមកូនគាត់នៅ តែត្រៀមមរតកទុកឲ្យកូនប៉ុន្តែអ្វីដែលគាត់ផ្ដោតសំខាន់គឺគុណធម៌ គាត់ផ្ដោតសំខាន់ជាងទ្រព្យសម្បត្តិនឹងសឹងថា100ដងគណាខ្លាំងហ្មងថាជនយើងផ្ដោតយកសម្បត្តិឲ្យកូនជាងគុណធម៌100ដងថាជនណាគណាប្រឹងនឹងគឺថាប្រឹងរស់ទ្រព្យឲ្យកូនជាងគុណធម៌100ដងតារីបុគ្គលគិតពីគុណធម៌កូន ជាងទ្រព្យ100ដងបច្ច្រាស់គ្នាបច្ច្រាស់គ្នាហើយឆ្លងកាត់ អាយុច្រើនទៅស្គាល់មនុស្សកាន់តែច្រើនទៅថ្មឃើញចឹងមែនគ្រួសារខ្លះទ្រពសម្បត្តិតែមធ្យមប៉ុន្តែកូនដែលដែលមានការអប់រំល្អចាណាកូននឹងអត់សន្សំចិត្តសម្លឹងចង់បានគេអាករម៉ែឪគ្រួសារនឹងអត់បញ្ហាច្រើនទេកូននឹងខំតរៀនខំតរខ្លួនឯងម៉ែបខំឲ្យមិនយកអស់ផងមានពេលខ្លះម៉ែទុកខ្លួនឯងទៅហើយសួរថាកូនអញ្ចឹងគិតម៉ែគាត់គិត គាត់យល់ណាណាហើយគាត់សបាយនៅស្អីដែលជា ការដែលគាត់ប្រឹងខ្លួនឯងនេះធនធានកូនអញ្ចឹងមានពុកម្ដាយខ្លះហ្នឹងខំសំកូនជូនគាត់ខំសំទុកឲ្យកូន ដល់ពេលឲ្យកូនកូនយំ កូនថាម៉ែឲ្យម៉ែចាយតាណាមិនឲ្យទុកឲ្យខ្ញុំអញ្ចឹងទេម៉ែចាយទៅម៉ែធ្វើប៉ុនធ្វើអីសបាយទៅឃើញទេមាននឹងវឲ្យម៉ែប្រើប្រាស់ ប៉ិនបើកូនអត់មានគុណធម៌ហើយកូនល្មោបលោបលន់ហើយប្រមាណក៏អត់ក្រោះណាឲ្យម៉ានក៏អត់អត់គ្រប់ដែរអានេះលើអានេះខ្វះអានេះបានច្រើនជាងស្រឡាញ់តានោះអត់ស្រឡាញ់អញអាហ្នឹងអាចជាគ្រោះហ្នឹងហើយអញ្ចឹងមិនថាពុកម្ដាយគូគិតកន្លែងហ្នឹងមើលពួកអ្នកមានគេចិញ្ចឹមគាត់ដូច Bill Gates ក៏ដោយគណា Bill Gates ទ្រព្យសម្បត្តិរបស់គាត់គ្មានចំណែករបស់កូនទេមកធ្លាប់មើលព័ត៌មានមួយណាតែកូនចង់រៀនសាលាណាក៏ឲ្យរៀនដែរថ្លៃប៉ុណ្ណាក៏បងឲ្យដែរព្រោះគាត់យល់ច្បាស់ណាស់ថាទ្រព្យដែលគាត់មានរាល់ថ្ងៃនេះគ្មានយកមកពីចរូនចតាណាទេពីមុនគាត់គ្រាន់តែជាកូនអ្នកកាប់អស់លក់ទេកណាតែគំនិតសំខាន់កណាហើយម្យ៉ាងទៀតក៏អត់ចង់បកគោលទ្រព្យសម្បត្តិដ៏មហិមានេះឲ្យកូនទេ ព្រោះបើកូនយកទៅប្រើប្រាស់ត្រូវវានឹងរីកចម្រើនតែបើប្រើប្រាស់ខុសខ្ទេចពិភពលោកគណាហ្នឹងខ្ទេចពិភពលោកមកចំហៀងទ្រាំហ្នឹងគណាតែសាច់គប់ខុសអីហ្នឹងហ្នឹងកូនធ្លាប់ធ្លាប់លើថាកូននឹងដាក់ពាក្យប្តឹងដើម្បីយកទ្រាំហ្នឹងទៀតតែគាត់អត់ទេអត់ឲ្យគាត់ឲ្យតែរៀនតាំងពីកូនដល់ចៅចង់រៀនសាលាណាក៏បានដែរឲ្យតែរៀន ហើយបើគាត់ឲ្យគាត់ឲ្យជារបរតែមិនឲ្យលុយទេចឹងចឹងប្រឹងប្រែងហ្នឹងបើឲ្យឲ្យ ជារបស់ឲ្យរបស់បង្កើតលុយមិនឲ្យលុយទេឲ្យរបស់បង្កើតលុយឃើញឃើញគំនិតទេគំនិតហ្នឹងជារបស់ដែលចាយមិនអស់លុយឲ្យចាយចាយអស់ឲ្យចំណេះឲ្យរបស់ឲ្យគំនិតហ្នឹងហ្នឹងគេអ្នកមានផង ហើយបានអាត្មាទៅមើលពាក្យព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាណាបើកូនអត់មានគុណធម៌ហើយកូនមិនមានការសិក្សាអប់រំល្អហើយឪពុកម្ដាយមានភ្នំមាសដុះពីពីក្រោយផ្ទះក៏មិនអាចផ្គប់ចិត្តវាបានដែរបងថាអញ្ចឹងកុំថាយើងមានលុយត្រឹមដាក់ធនាគារបងថាភ្នំមាសដុះទាំងដុលក៏ផ្គប់ចិត្តវាមិនត្រូវដែរហ្នឹងសារអត់គុណហើយលោភលន់ហ្នឹងត្រូវតិច តែអត់ចេះល្ងងឯងលក់ឲ្យគេខ្ទេចឡើភ្នំមានគេនិយាយផ្អែមផ្អែមប៉ះអីណាសងសាផ្អែមអីទីអស់ត្រូវណាអត់ទេកាន់តែឃើញតម្លៃមែនគ្រួសារដែលអាត្មាមើលទៅដែលដែលថាសុខដុមរមនាមានមនោសញ្ចេតនានឹងម៉ែអូអីអីអ្នកមានខ្លះក៏គាត់មានដែរគណាព្រោះពួកគាត់មិនមែនមានតែប្រាក់ គាត់មានទាំងអាការបដោះល្អស្មើមិនមែនថា អង្គឲ្យតែអ្នកមានយ៉ាប់មែនទេមកថាមួយចំនួន ហើយម្យ៉ាងទៀតបើមាន ទាំងទ្របផងហើយកូនមានគុណធម៌ផងទៅល្អប៉ុណ្ណាអានេះមានន័យថាមកភ្លឺភ្លឺរហូតដល់ស្លាប់មកភ្លឺទៅវិញភ្លឺមនុស្សយើងវាមានមកភ្លឺទៅវាងឹតមកងឹតមកទៅវិញភ្លឺមកភ្លឺទៅវិញទៅវិញល្ងឹតហើយមកល្ងឹតទៅវិញល្ងឹតនេះព្រះអង្គចង់បញ្យល់ថាអ្នកខ្លះ ដែលថាមកល្ងឹតទៅវិញល្ងឹតមានន័យថាមកក្នុងតកោក្រៃក្រក្ររហូតក្រគ្រប់យ៉ាងស្លាប់ទៅវិញនៅក្រដែរណាអានឹងមានន័យមកល្ងឹតទៅវិញល្ងឹតអ្នកខ្លះមកភ្លឺទៅវិញល្ងឹតកើតក្នុងតកោស្ដុក ស្ដំប៉ុន្តែអត់ចេះចាត់ចែងជីវិតចុងក្រោយងឹតឈឹងវិនិច្ឆ័យខ្ទេចណាអាហ្នឹងមកភ្លឺទៅវិញងឹតខ្លះទៀតមកល្ងឹតមកវិញភ្លឺគេចេះអភិវឌ្ឍខ្លួនមកក្រមែនល្ងងមែនពេលគេខំរៀន គេខំរកគេខំអភិវឌ្ឍជីវិតរបស់គេរហូតទៅព្រះអង្គថាហ្នឹងមកងឹតទៅវិញភ្លឺហើយមកភ្លឺទៅវិញភ្លឺកើតមកក្នុងតកោស្ដុកស្ដំស្រាប់ហើយគេគេថែរក្សាប្រឹងប្រែងតទៀតទៅហ្នឹងអាភ្លឺតទៅទៀតហ្នឹងហើយអញ្ចឹងបើយើងនិយាយពីគុណវិបត្តិគឺអាងឹតហ្នឹងហើយគុណវិបត្តិអាភ្លឺហ្នឹងហើយជាគុណសម្បត្តិមកភ្លឺក៏គុណសម្បត្តិទៅភ្លឺក៏គុណសម្បត្តិអាមកងឹតគុណវិបត្តិទៅងឹតគុណវិបត្តិគុណវិបត្តិ ហ្នឹងហើយព្រោះគ្រូសាខ្លះក៏គាត់ប្រាប់ដែរគាត់ថាកូនគាត់អឺទុកទ្របឲ្យគេមិនចង់បានគាត់បាក់ចិត្តទៀតគាត់ថាអញ្ចឹងទុកទ្របឲ្យតែគេមិនចង់បានគេធ្វើការនេះគេធ្វើការនោះគេចែកខ្លួនគេបានថាថាខ្ញុំអានឹងសុបាយចិត្តទៅមិនមែនសុបាយចិត្តរឿងខ្ញុំឯងទុកទ្របនឹងទេសុបាយចិត្តត្រង់តែខ្ញុំឯងមិនតន់ស្លាប់ផងឃើញកូនរស់បានខ្លួនឯងគណា រឹងប៉ឹងនឹងរឹងប៉ឹងខ្លួនឯងអញ្ចឹងតែគេថាទេហើយមានន័យថាគេទៅខ្លួនគេបានហើយខ្ញុំឯងនៅឲ្យកូនខ្សោយសង្ឃឹមយើងអីទៀតណាអាកូននៅសង្ឃឹមយើងមានន័យថាគ្នាមិនតាន់រឹងទេហ្នឹងហើយហើយបើទោះជាគេមានច្រើនហើយនៅត្រូវការអាហ្នឹងវាមិនមែនកតញ្ញូទេអាហ្នឹងភាពលោភលន់ទេណាហ្នឹងហើយតែមានកតញ្ញូហើយលែងចង់បានអីពីម៉ែឪមានតែចង់ធ្វើអីឲ្យម៉ែឪវិញត្រូវណាញោមមួយទៀត កូនទេមកកាលនឹងយូរទេមកពីបារាំង ផ្ញើមកប្រហែលដូច3000ដុល្លារឲ្យឪចាយលេងណាគាត់ទេទៅវិញមិនហ៎ហែងអត់កន្លែងទុកលុយអីហ៎ខ្ញុំមិនផ្ញើគាត់មានចការមានអីច្រើនហ្នឹងហើយអញ្ចឹងអាត្មាថាងញោមមិន ខ្វះក៏ត្រូវតែទទួលដែរសទ្ធាហ្នឹងអនុញ្ញាតឲ្យកូនរៀនធ្វើសេចក្តីល្អ ហើយបើញោមមិនចង់ចាយគេទុកទៅលុយហ្នឹងថ្ងៃក្រោយសាងជាប្រយោជន៍ស្អីមួយទៅចិញ្ចឹមក្មេងកព្រាឬស្អីស្អីស្អីស្អីពេលប្រកាសនេះលុយនេះមិនមែនលុយខ្ញុំលុយកូនខ្ញុំ ដែលជូនខ្ញុំអីអីចឹងទៅនេះសមាជិកហ្នឹងហើយតែកុំបដិសេធកុំបដិសេធអាទឹកចិត្តអញ្ចឹងអញ្ចឹងមិនងាយកើតមានទេមនុស្សយើងច្រើនណាគាត់មានឲ្យគាត់ធ្វើអីវាច្រើនតែអញ្ចឹងមែនទេហ្នឹងហ្នឹងហើយក្នុងកតញ្ញូក៏ព្រះអង្គសម្ដែងដែរថា ការមើលថែឪពុកម្ដាយដឹងគុណនេះមិនមែនថាបើឪពុកម្ដាយមានអ្នកបម្រើឲ្យអញខ្ជិលទៅមិនមែនចឹងទេអាម៉ែឪមានអីហូបឯងអញមិនបាច់ឲ្យអីគាត់មិនមែនចឹងទេប្រយ័ត្នអស់ឱកាសធ្វើហ្នឹងហើយក៏មិនមែនទល់តែគាត់ត្រូវការ បានធ្វើនោះមិនមែនទេហ្នឹងហើយវាជាកតបកិច្ចដូចតែយើងចាំកូនចឹងគិតណាហ្នឹងហើយមានពេលខ្លះកូនអត់ចង់ញ៉ាំអីក៏យើងត្រូវតែបញ្ចប់កូនដែរមិនចឹងគិតណា ឲ្យញ៉ាំតិចទៅកូន មិនចឹងគិនណាខំលូលូមានសន្លប់ចង់វាយទៀតក៏មានដូចគ្នាវាមិនមែនតកូនតែឃ្លានណាឃ្លានណាមែនទេម៉ែឪដូចគ្នាគាត់មិនឃ្លានក៏យើងត្រូវធ្វើអីម្យ៉ាងប្រយ័ត្នអស់ពេលធ្វើគិនណាណែធ្វើឬក៏យើងនិយាយត្រូវហើយវាមិនមែនតែដោយទ្រព្យសម្បត្តិមួយទេភាពស្និទ្ធស្នាលការនិយាយគ្នា លើកទឹកចិត្តអីចេះចោះរំលឹកវិសេសក្តីត្រូវហើយត្រូវណា ព្រះអង្គនិយាយពីវិសាសៈសេចក្តីស្និទ្ធស្នាលបាទហ្នឹងហើយយ៉ាងណាមិញពុកម្ដាយហ្នឹងឯងបើមិត្តភ័ក្តិដែលចិត្តស្និទ្ធអីហ្នឹងក៏យើង បន្តអាការរាប់អានអញ្ចឹងតាមបែបនេះអញ្ចឹងក៏ត្រូវវាធ្វើឲ្យចំណេះដឹងបទពិសោធន៍នោះវាទលំទលាយហ្នឹងហើយណាបាទអញ្ចឹងគិតប៉ុណ្្ណឹងណាអញ្ចឹងអរគុណដែលគុណសាធុអរគុណ